ព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខុសត្រូវអ្នកជាបងខ្ញុំជាអ្នកនាំផ្លូវហ៊ានលះបង់គ្រប់យ៉ាងរងាក្តៅខុសត្រូវ អ្នកនៅក្បែរថែខ្ញុំ បារម្ភ ពេលខ្ញុំត្រូវការរូបកាយនេះបើសិនគ្មានអ្នកប្រហែលជាធ្លាក់ជួ អ្នកនៅក្បែរថែខ្ញុំបារម្ភពេលខ្ញុំទៅការរូបអ្នកជាបងខ្ញុំ ដែលជាមនុស្សតូតូ នៅក្បែរកូនកូនខំប្រឹងជួយធ្វើការងារម្ដាយហើយជួយមើលបងប្អូនឲ្យបានល្អហើយកុំភ្លេចខំប្រឹងរៀនខ្លួនឯងផងណាកូនឯងស្លាប់ពីលើអាគារស្លាប់អត់ហើយ គេដឹងខ្លួនវិញលោកគ្រូពេទ្យខ្ញុំក៏មិនទាន់ដឹងដែរព្រោះអ្នកជំងឺត្រូវសម្ភារឈាមឡើងខ្ពស់ពេកហើយក៏បុកចូលខួរក្បាលទៀតម៉ែចាប់ជាវិញមកណាម៉ែយើងបានទៅផ្ទះយើងវិញណាម៉ែណាម៉ែកុំដេកយូរពេកឲ្យតែមានម៉ែនៅក្បែរខ្លួនខ្ញុំទោះបីម៉ែធ្លាក់ខ្លួនពីកាលក៏ដោយ ខ្ញុំនឹងមើលថែម៉ែឲ្យល្អដែរណាម៉ែម៉ែចាប់ដឹងខ្លួនឡើងមកយើងតែផ្ទះយ៉ាងវិញណាម៉ែ សាទឹកអត់ម៉ែចាំខ្ញុំទៅយកឲ្យម៉ែអត់ទេកែម៉ែអត់ឃ្លានទេកូននេះម៉ែធ្វើឲ្យកូនពិបាកទៀតហើយកែអត់ទេម៉ែខ្ញុំនឹងមើលថែម៉ែរហូតរហូតដល់ម៉ែជាវិញណាម៉ែកែម៉ែប្រហែលជាចិញ្ចឹមកូនលេងបានទៀតហើយកូនហើយកូនអត់ទេម៉ែខ្ញុំនឹងមើលថែម៉ែហើយអូនអូន ខ្ញុំនឹងរឹងមាំឲ្យតែមានម៉ែនៅក្បែរណាម៉ែទោះបីជាម៉ែធ្វើអីអត់បានក៏ដោយកូនស្រីម្នាក់នេះអាចធ្វើបានគ្រប់យ៉ាងទាំងអស់ដើម្បីម៉ែនិងប្អូនកៅជាឈ្មោះដែលពុកដាក់ឲ្យខ្ញុំ ពុកប្រាប់ថាឈ្មោះកៅត្រូវតែរឹងមាំមិនអាចទន់ជ្រាយពេលមានបញ្ហានៅចំពោះមុខនោះទេ ខ្ញុំមិនធ្វើឲ្យពុកអស់សង្ឃឹមទេកាយគូស្រីបាន ដល់ហើយសម្រាប់ស្រួលខ្លួនទេយប់មិញបាទខ្ញុំគេងលក់ស្រួលណាស់លោកគ្រូហើយចុះពេលណាបានលោកគ្រូពេទ្យត្រឡប់ទៅភ្នំពេញវិញខ្ញុំមិនទាន់ដឹងទេព្រោះស្ថានភាពជំងឺរបស់ម្ដាយក្មួយស្រីម្នាក់នោះទើបតែបានធូរស្រាលបន្តិចទេខាងមន្ទីរពេទ្យក៏បានដឹងពីដំណឹងនេះដែរអញ្ចឹងខ្ញុំមានភារកិច្ចនៅទីនេះដើម្បីព្យាបាលគាត់ទៀតខ្ញុំសប្បាយចិត្តណាស់ដែលលោកគ្រូពេទ្យមិនទាន់ត្រឡប់ទៅវិញហើយនៅព្យាបាលអ្នកជំងឺក្រីក្រនៅទីនេះបន្តទៀត លោកគ្រូពេទ្យម៉ែខ្ញុំអាចត្រឡប់ទៅផ្ទះវិញបានហើយនៅនៅទេម្ដាយក្មួយស្រីគាត់ទេតែបានធ្វើស្នាតែបន្តិចទេពួកយើងនឹងតាមដានសុខភាពគាត់បន្តទៀតដល់ពេលគាត់បានធ្វើសារច្រើនទេលោកគ្រូអាចត្រឡប់ទៅវិញចង់ម៉ែយើងនៅទីនេះទៀតអត់មកកែវត្រូវហើយអូនគាត់នៅទីនេះបន្តទៀតសិនពេលបន្តិចទៀតណាយើងនាំម៉ែត្រឡប់ទៅផ្ទះវិញបានហើយ លោកគ្រូប៉ែតអញ្ចឹងខ្ញុំសូមនាំប្អូនខ្ញុំចូលទៅខាងក្នុងបានអត់ខ្ញុំសូមវល់ណាលោកគ្រូប៉ែតណាម៉ែចង់ជួបពួកគេណាមិនបានទេចាំបន្តិចទៀតសិនទៅខ្ញុំសូមវល់ណាលោកគ្រូប៉ែតឲ្យប្អូនខ្ញុំចូលទៅក៏បាន តែកុំនៅយូរពេកណាចាចាអរគុណលោកគ្រូប៉ែត កូនម៉ែសកុំខូចពេកណាកូនហើយកុំធ្វើបាបបងណាកូនម៉ែមិនអីទេកែវបន្តិចទៀតម៉ែត្រឡប់ទៅផ្ទះវិញហើយម៉ែឆាប់ជាយើងទៅផ្ទះយើងវិញលោកកប៉ាន់លោកកប៉ាន់លោកកប៉ាន់ម៉ែខ្ញុំរបបស្រោមហី ហើយហើយលើក្រោយកុំបេះខ្សែសរោមលេងទៀតណាហើយមិនតិចទៀតខ្ញុំនឹងដោសរោមថ្មីគាត់ឥឡូវនាំបងអូនចេញទៅសិនទៅចាលោកគ្រូប៉ែត ញ្ចឹងណាគេវាយមែនអត់ទេបងហើយបើអត់ថៃថៃបានយំកាត់អីមែនអូនហាកាត់អីកាត់អីខ្ញុំខ្លាចណាស់បងកែវម៉ូតូប៊ីបរបស់ពួកខ្ញុំហើយមិនបានអត់ប្រយ័ត្នអញ្ចឹងហាបងប្រាប់ឯណាថាពេលដើរកុំឲ្យបលែងគ្នាហើយអូនឯងអូនឯងមានត្រូវថងណាអត់ហ្នឹងហាមានត្រូវថងណាអត់ ត្រូវថងណាអត់មើលមើលបងមើលតិចមើលមើលមានត្រូវកន្លែងណាអត់អត់មានដួយទេមកទាំងមិនតែខ្ញុំភ័យឥឡូវបានហើយណាអស់អីអូនណាអស់អីហីថ្ងៃក្រោយបើឃើញម៉ូតូបើកលឿនអញ្ចឹងឲ្យគេទៅមុនណាលឺអត់ហើយចាំពេលគេទៅបាត់ចាំម្នាក់ឯងចាញ់ដែរតែអញ្ចឹងប្រយ័ត្នគេប៉ាអញ្ចឹងទៀតលឺនៅអូនបាទបង ប្អូនវាកើតស្អីហ្នឹងអអអត់អត់អីទេម៉ែអត់អីទេបើអត់ស្អីហេតុអីបានជាវាយំអូវាវាដើរបលែង គ្នាម៉ែវាដើរបលែងគ្នាឥឡូវវាដួលហ្នឹងម៉ែអឺបើអញ្ចឹងរកអីលៀបឲ្យប្អូនផងនេះត្រូវខ្លាំងអត់កែវអូអត់មានអីទេម៉ែខ្ញុំយកអីលៀបឲ្យរួចទេ កុំប្រាប់ម៉ែថាម៉ូតូប៉ះឬនៅបើម៉ែដឹងម៉ែអត់សប្បាយចិត្តទេព្រោះម៉ែពងឈឺអញ្ចឹងកុំឲ្យគាត់ដឹងកន្លែងលឺអត់ព្រោះអ្នកជាបងខ្ញុំតែជាមនុស្សតោតខុសត្រូវ Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោ នឹងឈ្នះរង្វាន់ដ៏អស្ចារ្យថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្មានជីវិតរស់រវើង Sting Espresso រសជាតិកាហ្វេពិតបង្កើនធម៌ពលកាន់តែស្វាហាប់ក្លិនទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជារក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ សជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hirosca Post Acne បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលឥឡូវនេះ ហូចូលរង្វាន់ធំជាងគេរង្វាន់បើចង់ដឹងព័ត៌មានពីចនឌីមែនទេតាក់ទង1800 20 80 86ដោយឥតគិតថ្លៃព្រោះអ្នកជាបងខ្ញុំតែជាមនុស្សតូចខុសត្រូវខ្ញុំប្រាប់ម៉ែទេមួយកែវតាំងតាំងឥឡូវបានហើយឆាប់ដកអាអាហូបបាយណា ញ៉ាំអីម៉ែឆ្ងាញ់ឆ្ងាញ់ណាស់កូនទោះវល់ទោះបហុកក៏ម៉ែហូបឆ្ងាញ់ដែរកូនបើឆ្ងាញ់ម៉ែហូបឲ្យច្រើន ច្រើនតិចទៀតទៅណាម៉ែណាចាំតិចទៀតខ្ញុំងូតទឹកឲ្យម៉ែម្ដងទៀតព្រោះម៉ែបាច់ញីឲ្យម៉ែ ហត់ទេកូនរាល់ថ្ងៃអត់ហត់ទេម៉ែខ្ញុំអត់ដែរហត់ទេខ្ញុំចង់មើលម៉ែហើយនឹងមើលថែប្អូនប្អូននេះបើពុកកូននៅរស់កូនមិនពិបាកអញ្ចឹងទេកែកូនត្រូវទៅរៀនផង មើលប្អូនផង នៅគិតគូរអ្នកផ្ទះទៀតនេះបើម៉ែជាវិញ ម៉ែមិនឲ្យខ្លួនពិបាកដូចរាល់ថ្ងៃនេះទេកែត្រូវធ្វើជាឪពុកផងជាម្ដាយផងត្រូវធ្វើជាបងស្រីម្នាក់ទៀតរែកពុនតែម្នាក់ឯងម៉ែឃើញកូនរាល់ថ្ងៃម៉ែខ្លោចចិត្តណាស់កូនម៉ែត្រូវមកវេទនាអត់ដែលស្គាល់ភាពសប្បាយដូចកូនគេ បើភ្នែកឡើង មានតែរវល់រហូត កុំញ៉ៃអញ្ចឹងអីណាម៉ែឲ្យតែមានម៉ែនៅ ក្បែរខ្ញុំខ្ញុំមិនដែលហត់ទេពកធ្លាប់ប្រាប់ខ្ញុំថាខ្ញុំឈ្មោះកែវកែវជាឈ្មោះដែលរឹងមាំមោះមុតមិនទន់ជ្រាយកូនតាកូនល្អរបស់ម៉ែម៉ែម៉ែប្រសាបាយទៅម៉ែបាយជាអស់ហើយ ចោះកូនកូនមិនតន់ហូបបាយទេមេស្មានណាស់ទៅហើយនៅបញ្ចុកបាយម៉ែដល់ឡើយទេកូនគេគ្រប់គ្នាស្មាននេះគេអង្គុយញ៉ាំបាយឆ្អែតអស់ហើយតែកូនម៉ែនៅមើលម៉ែមើលប្អូននៅឡើយទេម៉ែហូបបាយសិនណា ស្អែកហើយកូនទៅញ៉ាំបាយជាមួយបងប្អូនទៅណាចាំមើលឆាប់ហូបបាយឲ្យលឿនទៅអាយយកសភៅទៅរៀនម៉ែក៏ដល់មកសម្រាប់ឥឡូវហើយបាទបងញ៉ាំមកច្រើនច្រើនណាអូនខ្ញុំធំធាត់ជាមួយ មានសំណាបានស្គាល់អ្នកខ្ញុំពេញចិត្តការលះបង់ការបារម្ភភាពជឿជាក់អាចយកឈ្នះឧបសគ្គគ្រប់លើព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខំ អ្នកជាបងខ្ញុំជាអ្នកនាំផ្លូវហ៊ានលះបង់គ្រប់យ៉ាងរងាក្តៅខុសត្រូវអ្នកនៅក្បែរថែខ្ញុំបាទ ចាំបងជូនពួកឯងឲ្យដល់ថ្នាក់មិនកាខ្លាចទៅថ្នាក់មិនទាន់គេទេអឺអត់អីទេថ្នាក់បងនេះចិត្តហ្នឹងតាចាំតិចទៀតចាំទៅក៏បានដែរអូនណាយកលុយឲ្យហើយចាមួយកែវហើយខំរៀនផងលឿននៅកុំចាយលុយច្រើនពេកចាយធ្វើមិនឲ្យបានពីរជួងដឹងទេបាទហើយទៅរៀនណាខំស្ដាប់គ្រូបញ្យល់ផងដឹងអត់បាទតើឆាប់ទៅរៀនទៅបងដល់ម៉ោងទៅថ្នាក់ដែរ រៀនមួយបងណាកុំក្បាលខូចលឺហេចាំជឿនពីរៀនចាំទៅផ្ទះទាំងអស់គ្នាណាកុំហោរឿងណាអូនណា ôi đừng luôn này luôn này đừng luôn này đừng luôn này đừng luôn này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 បាកាលើសពីភេសជ្ជៈបើកម្លាំងប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើចង់ដឹងព័ត៌មានពីចនឌីមែនទេតាក់ទង1800 20 80 86ដោយឥតគិតថ្លៃព្រោះអ្នកជាបងខ្ញុំតែជាមនុស្សតូច មិនយាយអូនសឹងមិនយាយអូនហើយឯងនេះរវល់ទៅណាបានទុកឲ្យប្អូននេះលោកទឹកពីអញ្ចឹងហ៎ខ្ញុំខ្ញុំរវល់លក់នំមិញលក់អត់ដាច់ហើយខ្ញុំខំប្រឹងលក់ឲ្យអស់តែមិនយាយអូនអូវាលេងអីហើយមិញពួកយើងលើកវាលាក់ទឹកមិញហ្នឹងណាលេងអីនឹងខ្លួនហើយខំមកពីខ្ញុំមកបើខ្ញុំមកលឿនជាងហ្នឹងប្រហែលអូនអត់កាត់អីទេ កុំនិយាយចឹងអីកូនលេងលេងមិនដែរអូនលេងអីលេងអីឥឡូវវាលេងអីអីឥឡូវរស់ហើយអញ្ចឹងខ្មែរឯងដោះអាវដោះអីឲ្យជួយព្រោះខ្លួនបងនេសាទណាចាចាឯងថ្ងៃក្រោយកុំបណ្ដោយបងឲ្យលេងតាពីអញ្ចឹងទៀតណាចាខ្ញុំមើលកូនច្រើនហើយពុះមិញអឺ ទឹកតិចអូនអត់ទេបងខ្ញុំឃ្លានទេអឺផឹកតិចណា អាលេបឆ្នាំ អូនឯងក្តៅខ្លួនខ្លាំងណាសេងខ្ញុំធំធាត់ជាមួយពីគ្មានតែមានសំណាងបានស្គាល់អ្នកខ្ញុំពេញចិត្តមកដៃមកជួយខ្លួនអើយការលះបង់ការបារម្ភ ភាពជឿជាក់អាចយកឈ្នះឧបសគ្គក្រុមផ្លូវព្រោះអ្នកជាបងខ្ញុំដែលជាមនុស្សតទួលខុសត្រូវបងកែវចុះទៅទៅខ្ញុំអត់អីទេខ្ញុំឈឺហើយបងកំកាត់អីសេងឯងឆាប់ទៅដេកទៅ បងអត់អីទេផឹកស្អែកអស់អីទេណាអ្នកជាបងខ្ញុំ ជាអ្នកនាំផ្លូវហ៊ានលះបង់គ្រប់យ៉ាងរងាក្តៅខុសត្រូវ អ្នកនៅក្បែរថែខ្ញុំបារម្ភពេលខ្ញុំត្រូវ ខ្ញុំជាបងគេខ្ញុំមិនហត់ទេឲ្យម៉ែនិងប្អូនបានក្តីសុខទោះបីត្រូវលំបាកក៏ខ្ញុំធំបានដែរខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីអ្នកទាំងអស់គ្នាខ្ញុំជាបកគោនៅក្នុងផ្ទះម៉ែនិងប្អូនពឹងលើខ្ញុំតែម្នាក់ខ្ញុំនឹងតស៊ូដើម្បីថ្ងៃក្រោយព្រោះម៉ែនិងប្អូនត្រូវការខ្ញុំ អ្នកទាំងអស់គ្នាកត់មេរៀនលើกระดาษខៀននឹងហើយហើយស្អែកអ្នកគ្រូនឹងឆែកអ្នកទាំងអស់គ្នាកៅនេះកៅមានរឿងអីហ្នឹងអត់អីទេណាគ្រូអត់អីគាត់ឡើងគាត់មានសិនចាំបានចេះចាំបានឥឡូវចេះចាស់ណា កៅចាំខ្ចីសភៅមិត្តភ័ក្ដិយើងទៅចម្លងមេរៀននៅផ្ទះក៏បានដែរអ្នកគ្រូមិនថាអីទេសិស្សទាំងអស់គ្នាឥឡូវចេះចោះណាចេញលេងសិនទៅព្រោះអីដល់ម៉ោងចេញលេងហើយចាំមកវិញចាំកាត់មេរៀនតទៀតអញ្ចឹងអ្នកគ្រូខ្ញុំទៅរកញ៉ាំអីសិនហើយចាំមកខ្ញុំសរសេរទៀតចាតោះតោះមករកអីញ៉ាំ អឺមែនទេអេមើលណោះអាណិតកែវខាងពេលមករៀនដាក់បងមកជាមួយទៀតចឹងហើយកែវគឺជាក្មេងកំព្រាហើយឪពុកកែវក៏ស្លាប់បាត់ម៉ែកែវក៏ធ្លាក់ខ្លួនឈឺដេកលើកន្ទេលដាតាណាក៏មិនរួចដែរមែនអាណិតនាងខ្លាំងទៅណាបានហើយរយញ៉ាំទៅណា ពូមេងគេទិញนมមកនេះนมឆ្ងាញ់ឆ្ងាញ់ណានំអើយនំបងអូនដាក់ចុះមើលមេគេខ្លះហ្នឹងហ៎ងាប់អូនអើយកដៀតនំដើរលក់អីនៅបងប្អូនតាមទៀតហើយមាននំអីគេខ្លះហ្នឹង មាននំក្រូចនំកងហើយនំពងសោមហើយនំធ្វើខ្លួនឯងហីអូអត់ទេបងខ្ញុំទិញពីគេយកមកលក់ដែរអូបងអូនអើយចំណេញប្រហែលទៅទទួលគេមកលក់អញ្ចឹងឥឡូវបងយកនំក្រូច13ឯណាហើយអស់ប្រហែលលុយអូនអស់1500បងណែយក2000ហ្មងណាអូនណាអរគុណច្រើនបងអរគុណច្រើន បានពីពងហើយឃើញហើយនំអើយនំនំប៉ងសំនំក្រួយនំកងមានច្រើនណាស់នេះឆ្ងាញ់ឆ្ងាញ់ណាស់នំអើយនំកៅអញលក់នំអីគេខ្លះហ្នឹងមានច្រើនណាស់ចង់បាននំអីក៏បានដែរចឹងឲ្យនេះយើងទីហេកែឥឡូវដាច់ហើយអត់សូវដាច់ទេមួយរយៈហ្នឹងរៀងស្ងាត់ ថ្ងៃណាមួយអត់ហ៊ានលក់ឆ្ងាយពីសាលាខ្លាចហួសម៉ោងទៅរៀនអញ្ចឹងទៅបានទៅឈរលក់ក្បែរក្បែរសាលាហ្នឹងដល់ម៉ោងយកថាសនំទៅຕົកហ្មងហើយយើងអស់ម៉ានអស់1000អរគុណណាអរគុណទៅណាចាអរគុណនេះបាន1000ទៀតហើយកញ្ញានេះបានលុយទៀតទេណាកញ្ញាមកកែលក់នំដាច់អត់មានអីបងលក់ដាច់តិចតួចហ្នឹងណាអត់ណាថ្ងៃហ្នឹងបងលក់នំបានតែបន្តិចទេយកទុកចាយទេ ហើយខំរៀនផងឬនៅពីរនាក់ចាបងដឹងហើយពេលណាបានបងលក់អស់បងអត់ទាន់ដឹងទេប្រហែលត្រូវលក់ដល់ថ្ងៃទៀតពូនឯងទៅរៀនខំប្រឹងស្ដាប់គ្រូបញ្យល់ផងឬអត់អញ្ចឹងបានរៀនចេះដឹងហើយណែយកนมទុកហូបម្នាក់មួយបាច់ឲ្យញ៉ាំទេបងថ្ងៃទុកលក់អើយខ្លាច់ខាត់ ណាយកទុកទៅមានខានមានអីទេទុកញ៉ាំតាមផ្លូវហើយដើរទៅរៀនស្រួលលឺនៅអរគុណមក ឃ្លានបាយដល់ពេលណាបងញៀនទៅផ្ទះចាំតិចទៀតទៅណាតិចទៀតចាំញៀនទៅផ្ទះទាំងអស់គ្នាបងបងជួយទិញនំខ្ញុំសិនហើយបងទិញអីយកប្រៃដល់ម៉ោងបាយឡើយបងខ្ញុំឃ្លានបាយ ខ្ញុំក៏ឃ្លានដែរព្រោះអ្នកជាបងខ្ញុំតែជាមនុស្សតូចខុសត្រូវ Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអេស្កូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យ ីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្មានជីវិនរស់រវើង Sting Espresso រសជាតិកាហ្វេពិតបង្កើនធម៌ពលកាន់តែស្វាហាប់ក្លិន ទឹកលាងដៃស្ងួតដំបូងគេរបស់កម្ពុជារក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ សជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតបោះចំហៀនទៅមុខប្រកបដោយទំនុកចិត្តបោះចំហៀនទៅមុខជាមួយនឹង Heroska Post Acne បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសាកូជុលស្អីលើនេះ ហូជុលរង្វាន់ធំជាងគេរង្វាន់បើចង់ដឹងព័ត៌មានពី John Deere មែនទេតាក់ទង1800 20 80 86ដោយឥតគិតថ្លៃព្រោះអ្នកជាបងខ្ញុំតែជាមនុស្សតូចខុសត្រូវតាតាឥឡូវយើងទៅផ្ទះហ្មងអញ្ចឹង ខ្ញុំបានលេខម៉ានបងបានលេខ3ហើយឯងបានលេខម៉ានខ្ញុំបានលេខ2ខ្ញុំបានតិចជាបងឯងមួយលេខយើងខំប្រឹងរៀនទៀតផាអង្គកែវប្រាប់ថា យើងជាអ្នកក្របើយើងគ្មានចំណេះដឹងក្នុងខ្លួនទេថ្ងៃក្រោយយើងជាបំបាក់នឹងខានទេ bạn ơi bạn ơi công việc sẵn tay học bài ơi cay ơi cay không cha mai vô tập cái mặn tinh mà con cha mày ម៉ែងកើតអីបានឆ្លេងម៉ែម៉ែហើយហើយមិនដៃម៉ែងតិចម៉ែម៉ែម៉ែងកើតអីមែនម៉ែងប្រាប់ខ្ញុំមើលម៉ែម៉ែអត់អីទេម៉ែទ្រាំបាន ប្រឹកលេងអីហើយអត់អីម៉ែចាំខ្ញុំទៅយកថ្នាំឲ្យម៉ែឯងភាសាម៉ែ ក្នុងពេលហ្នឹងទៅវិញនេះអូយម៉ែម៉ែម៉ែបានអីប្រសាអឺអីទីកូនកុំទិញថ្នាំឲ្យម៉ែអីណាកូនទុកលុយទិញម្ហូបវិញទៅម៉ែសម្រាប់បន្តិចទៅលេងអីហើយអត់អត់ទេម៉ែចាំចាំផឹកស្អែកណាម៉ែ ផឹកស្អែកខ្ញុំទៅទិញថ្នាំមកឲ្យម៉ែណាម៉ែណាកុំអីជំងឺម៉ែនេះមួយថ្ងៃកាត់មួយថ្ងៃកោកូនរកបានមួយថ្ងៃយើងហូបបានតែមួយថ្ងៃប៉ុណ្ណោះកុំទិញថ្នាំឲ្យម៉ែអីណាកូនម៉ែម៉ែកុំនិយាយអញ្ចឹងមើល ខ្ញុំមិនសុខចិត្តទេណាអ្នកគ្រូនេះអាក្មេងចោលម្នាក់នេះវាលួចលុយកូនខ្ញុំហ៎ស្អីក៏ខ្លាំងម៉េចគ្មានម៉ែឪបដៅហ៎ឥឡូវឈប់សិនទៅណាបងនិយាយគ្នាតាមស្រួលណាណាកុំអាយនិយាយខ្លាំងខ្លាំងដាក់ក្មេងអញ្ចឹងក្មេងគ្នាភ័យបងវាមិនត្រឹមតែលួចលុយកូនខ្ញុំទេហើយថែមនឹងវាយកូនខ្ញុំទៀតថ្ងៃនេះខ្ញុំចង់ជុំម៉ែឪវាម្ដងនិយាយគ្នាដឹងរឿងបានអ្នកគ្រូមិនជឿមើលទៅនេះម្នេះមកកូនណាអ្នកគ្រូសុំមើលបន្តិចណា ណាអ្នកគ្រូខ្នងកូនខ្ញុំណាជាប់នឹងពេញខ្លួនណានេះនេះវាមិនតន់ធំទេចាំមើលតាកូនហ្នឹងធំដឹងក្តីមិនតន់ទេវាដេកកុំខានទេមើលវាខ្លាំងតាំងពីប៉ុណ្ណឹងទៅហើយនេះខ្ញុំបានលួចលុយកូនវិញទេហើយក៏ខ្ញុំបានវាយវាដែរអត់មិនហ៎ម៉ាកូនអ្នកក្រលហាមអាកូនអត់អីស៊ីដល់ថ្នាក់វាយកូនយើងយកលុយយកលុយឲ្យនៅមាត់អីប្រប៉េះ ធប់សិនណាបងកុំតន់អាស្រ័យដាក់ក្មេងអញ្ចឹងទុកឲ្យខ្ញុំណាសួរគេសិនសេងអ្នកគ្រូសួរសេងសេងបានលួចលុយឲ្យវាយគេអត់អត់ទេអ្នកគ្រូហើយក៏ខ្ញុំបានលួចលុយវិញដែរយ៉ាក្ររត់តអីស៊ីមិនបានហើយបើមិនលួចលុយគេបានអីស៊ីហ៎នេះយើងប្រាប់ណាបើឯងមិនឆ្លើយសុំទោសទេយើងណា នឹងប្តឹងទៅដល់នាយកសាលាឲ្យដឹងសោខ្មៅម្ដងអាក្មេងមិនតន់ជ្រូកកលៃពីលើក្បាលនេះហ៊ានចេះមកធ្វើចោលទេណាវានឹងឲ្យលុយលុយខ្ញុំហើយវាយខ្ញុំទៀតម៉ែតាអ្នកគ្រូលឺអត់កូនខ្ញុំវាថាយថាវាជាអ្នកលុយលុយកូនខ្ញុំសេងមិត្តភ័ក្ដិយើងថាសេងជាអ្នកលួចអញ្ចឹងសេងឆ្លើយ5អ្នកគ្រូតាមត្រង់មកអ្នកគ្រូថាអីឲ្យសេងទេណាអត់ទេអ្នកគ្រូខ្ញុំបានលុយលុយលុយវាបិទមិន អីអាកូនចៅនេះហែចាំបកាយទៀតអីយើងហ្នឹងចង់តែបដៅម៉ៃឲ្យឯងដែលគ្មានសមត្ថភាពអោបរំកូនឲ្យដើរលួចគេនេះនេះរៀនធ្វើចៅ តាំងក្មេងចឹងហ៎បកើតកូនមកធ្វើអីនេះបើគ្មានលុយឲ្យកូនរៀនចឹងឲ្យកូនចើចៅតាំងក្មេងហ្មងនេះមីងចេះធ្វើពួកខ្ញុំបានហើយតែកំដៀដល់ពុកម៉ែខ្ញុំពួកគាត់អត់ដឹងអីទេហើយពួកគាត់ណាក៏អត់បានបរៀនខ្ញុំឲ្យធ្វើចៅដែរហើយបងប្អូនខ្ញុំលួចលុយមែនមិនបានមីងដឹង យពួកអាបងប្អូនមកស្ដីគ្នាអុយងាប់អីចេះណាស់លោកអីលោកយើងរអរឿងភ្លាមវារត់ទៅហៅបងប្អូនទេមកជួយភ្លាមហ៎គិតទៅពូចៅវាសាមគ្គីគ្នាណាណាប្អូនខ្ញុំខ្ញុំដឹងច្រឹកច្បាស់ហាសេងអូនឯងមានបានលួចលុយគេមែនអត់ខ្ញុំអត់បានលួចទេមកកែវហើយក៏អត់បានវាយគេដែរអ្នកគ្រូឃើញអីមើលវា បងស្រីបងស្រីស្ងប់អារម្មណ៍សិនទៅណាក្មេងវាឆ្លើយថាមិនដឹងទេហើយខ្ញុំជាគ្រូនេះក៏ធ្វើអីមិនកើតទៀតព្រោះគ្មានអ្នកណាបានឃើញថាកែនេះលួចលុយកូនរបស់បងទេបានអីអ្នកគ្រូខ្ញុំនិយាយបើសិនជាដោះស្រាយមិនបានណាខ្ញុំទៅរកគ្រូយកក៏បានដែរយ៉ាប់មែនតោះ គេឲ្យខ្ញុំគុំទោសផងខ្ញុំជាអត់បានមួយគេមែនបងគេចោទខ្ញុំទេបងសេងបើយើងមិនបានធ្វើទេយើងកុំខឹងគេកុំតបតងគេអីបងដឹងថាឯងបានលួចគេ តែត្រូវហ៊ានធ្វើនៅល្អរហូតមិនថាពេលណាក៏ដោយកុំធ្វើឲ្យដូចពាក្យដែលគេចោទយើងអីណាបាទបងទោះបីជាយើងក្រហូបបបរជាមួយទឹកត្រីឬមួយក៏អំបិលក៏ដោយតែយើង កុំលួចគេទៅដាច់ខាតបងកែវខ្ញុំនឹងធ្វើជាមនុស្សល្អណាស់បងមិនឲ្យដូចពាក្យគេនិយាយទេបងកែវកុំខឹងខ្ញុំអីណាបងអត់បានខឹងទេហ៊ានជាមួយគ្នាត្រូវចេះមើលខុសត្រូវគ្នាកុំធ្វើដូចពាក្យដែលគេស្អប់ដឹងអត់បាទបងចាបងកែវខ្ញុំដឹងហើយខ្ញុំធំធាត់ជាមួយពាក្យ តែមានសំណាងបានស្គាល់អ្នកខ្ញុំពេញចិត្តការលះបង់ការបារម្ភភាពជឿជាក់អាចយកណែណែណែណែបើដាក់លក់ស្អីកាត់មកកាត់មាត់ហ្នឹងហ៎ហើយមកដាក់លក់កន្លែងនោះមានសួរពីណាគេអត់ហ៎ហីមកពីណាពីណៃនេះចំជិបដឹងអីមែនខ្ញុំសុំលក់ក្បាលផងមកមីង អត់ទេដាក់លក់ហ្នឹងបាំងផ្លូវចេញចូលហើយចាញ់ទៅទៅលក់កន្លែងផ្សេងកន្លែងអត់ឲ្យលក់ទេ អូនឈប់សិននំមួយម៉ាននំនំមួយ500បងមួយ500ហ៎នេះច្រកនំពងសងឲ្យបង10ហើយនំកងនេះបង10ហ្នឹងណាចានំហើយនំអស់ម៉ានអូនអស់10000បង10000ហ៎ឃើញអីនេះមកលក់អញ្ចឹងកាត់ផ្លូវកាត់អីខ្ញុំហើយដាក់នំអញ្ចឹងនេះបោខ្ញុំគេមកទិញខ្ញុំមិនបានងាប់អ្ហាពេលគ្នាលក់នំតែមកថាសោះមានមេតាក្នុងខ្លួនអត់នឹង មានចេះអាណិតគ្នាសោះយោគយល់គ្នាទៅតិចវាចប់រឿងហ៎បងខ្ញុំដែលជាមនុស្សតទួលខុសត្រូវអ្នកជាបង ឲ្យតពុះឯងឆ្ងាញ់ហូបឆ្អែតណាបងក៏សប្បាយចិត្តដែរកៅអ្នកគ្រូអានមេរៀនបន្តណាមិនឲ្យឆ្លើយបញ្យលពីឯណាខ្ញុំសុំតោះអ្នកគ្រូមើលលេខដៃមកបងកៅហ่าប្រកមិនអត់ដូចអត់ខំមកទៅរៀនចឹងមែនហើយបងកៅមកចឹងអូបងសុំច្បាប់គ្រូទៅលក់នំហ្នឹងស្អែកបងទៅរៀនវិញឯងរូបកាយនេះបើសិនគ្មានអ្នកប្រហែលជាធ្លាក់ ការទីប្រឹក្សាដែលស្មោះត្រង់